សួស្តីមកទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថ្ងៃនេះនាងខ្ញុំសូមនិយាយអំពីអ្នកដែលរីគុណរូបនាងខ្ញុំគឺនាងខ្ញុំចង់ប្រាប់ទៅពួកគាត់វិញថានាងខ្ញុំអត់ខ្វល់ទេអ្វីដែលសំខាន់គឺនាងខ្ញុំពេញចិត្តនៅអ្វីដែលនាងខ្ញុំមាននាងខ្ញុំសប្បាយចិត្តនៅអ្វីដែលនាងខ្ញុំធ្វើ ហើយជីវិតរបស់នាងខ្ញុំនេះកើតមកគឺមិនមែនសម្រាប់គប់ចិត្តនរណាម្នាក់ទេបើទោះបីជានាងខ្ញុំផ្គាប់ក៏ផ្គាប់មិនត្រូវដែរ នេះខ្ញុំសូមលើកឧទាហរណ៍មួយណាចុងភៅម្នាក់มันអាចធ្វើមហូបផ្គាប់ចិត្តអ្នកញ៉ាំ100អ្នកបានទេនេះខ្ញុំក៏ដូចគ្នាដែរនេះខ្ញុំតែម្នាក់มันអាចផ្គាប់ចិត្តប្រជាជនខ្មែរជាង15លានអ្នកឲ្យពួកគាត់ស្រឡាញ់ចូលចិត្តនិងគាំទ្ររូបនេះខ្ញុំទាំងអស់បានទេអញ្ចឹងហើយនេះខ្ញុំជឿថាជីវិតមនុស្សកើតមកតែងតែមាន អ្នកស្រឡាញ់តែងតែមានអ្នកស្អប់វាជារឿងធម្មតារបស់មនុស្សរឿងរិះគន់ក៏ដូចគ្នាដែរនេះខ្ញុំសូមនិយាយមួយទៀតណា តែយើងអាចដើរទៅណាមកណាជៀសផុតពីពន្លឺព្រះអាទិត្យដែរគឺជាអត់ផុតទេមែនទេមិនថាយើងទៅដល់ប្រទេសណា ខេត្តណាក្រុងណាក៏នៅតែមានពន្លឺព្រះអាទិត្យជីវិតមនុស្សក៏ដូចគ្នាដែរកើតមកតែងតែជួបប្រទេស នៅការរិះគន់វាជារឿងធម្មតាសំបីតែព្រះនៅក្នុងវត្តមិនដែលទៅធ្វើស្អីដល់អ្នកណាផងក៏នៅ តែមានគេជេរប្រមាថគេរិះគន់ចុះទម្រាំមនុស្សបើសិនកើតមកជាមនុស្សមិនមានការជេរប្រមាថឬការរិះគន់ទៅវាចម្លែក ហើយមួយទៀតមនុស្សយើងភាគច្រើនគឺចូលចិត្តវាយតម្លៃមនុស្សតែសម្បកក្រៅប៉ុន្តែពេលខ្លះពួកគាត់មិនបានគិតច្បាស់ទេថាពេលខ្លះអ្វីដែលពួកគាត់បានឃើញអ្វីដែលពួកគាត់បានឮវាអាចមិនមែនជាការពិតទាំងអស់ក៏ថាបានដែរនេះខ្ញុំសូមលើកឧទាហរណ៍មួយទៀតគ្រប់គ្នាឃើញសត្វក្អែកថាក្អែកខ្មៅក្អែកអាក្រក់គ្រប់គ្នាឃើញសត្វហង្សស្អាតថាហង្សល្អពេលខ្លះសត្វក្អែកវាអាចជាសត្វល្អបើសិនជាវាមិនធ្វើអាក្រក់ សត្វហង្សក៏ដូចគ្នាដែរហង្សអាចនឹងអាក្រក់បើសិនជាវាមិនធ្វើអំពើល្អចឹងហើយមនុស្សយើងម្នាក់ម្នាក់មិនអាចវាយតម្លៃទៅមនុស្សម្នាក់ទៀតត្រឹមតែការស្លៀកពាក់នោះទេពេលខ្លះអ្នកដែលសិចស៊ីមិនប្រកាសថាគាត់អាក្រក់ទាំងអស់ឯងហើយអ្នកដែលស្លៀកសុភ័ក្រពាក់សុភាពរៀបសាររំទុំក៏មិនប្រកាសថាពួកគាត់នឹងល្អទាំងអស់អញ្ចឹងដែរ ចឹងហើយមនុស្សយើងម្នាក់ម្នាក់មិនអាចវាយតម្លៃត្រឹមតែការស្លៀកពាក់នោះទេចឹងហើយអារឿងរិះគន់បើអាចឈប់បានឈប់ទៅវាអត់មានផលចំណេញដល់ពួកអ្នកទាំងអស់គ្នានេះខ្ញុំគិតថាបើសិនអ្នកទាំងអស់គ្នាយកពេលទំនេររិះគន់គេនឹងទៅប្រកបការងាររកស៊ីចិញ្ចឹមជីវិត ឬយកពេលវេលានឹងទៅជួបជុំគ្រួសារនេះខ្ញុំគិតថាវាល្អណាស់ព្រោះពេលវេលា របស់មនុស្សយើងគឺខ្លីណាស់បើសិនជាយើងគិត តែយកពេលនឹងទៅរិះគន់អ្នកដតីយកពេលនឹង ទៅជេរគេជេរឯងនឹងខ្ញុំថាវាអត់មានផលអីចំណេញទេហើយនេះខ្ញុំចង់ប្រាប់ថាវប្បធម៌អ្នកណាក៏ស្រឡាញ់ដែរมันបាច់ប្រាប់គេទេមនុស្សយើងម្នាក់ម្នាក់អាក្រក់ល្អសខ្មៅគឺគេដឹងខ្លួនគេផ្ទាល់ហើយมันបាច់ចាំយើងប្រាប់ទេយល់ទេអញ្ចឹងហើយបើសិនជាឈប់បាននេះខ្ញុំសូមអង្វរមេត្តាឈប់ទៅវាអត់មានផលចំណេញទេ នេះខ្ញុំនិយាយមែនអូខេណានេះខ្ញុំអស់អីនិយាយហើយឆ្នាំអញ្ចឹងហើយឆ្នាំថ្មីជូនពរមិត្តទាំងអស់គ្នា សុខភាពល្អសំណាងល្អមានសុភមង្គលក្នុងគ្រួសាររកស៊ីមាន បានទាំងអស់គ្នាណាអូខេបាយបាយពីខ្ញុំដេននីខ្វាន់ស្រឡាញ់មិត្តទាំងអស់គ្នា